បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីអឺថ្ងៃនេះខ្ញុំចេញវីដេអូនៅក្នុងរបៀបអឺដូរជាមួយនឹង password account Moontoon អឺដែលជា account Mobile Legend បងបងប្អូនអរគ្នាដែលចង់ធ្វើការដូរ password វាចេញអញ្ចឹងណាបងប្អូនអញ្ចឹងនេះខ្ញុំចង់ចេញវីដេអូនឹងមកអញ្ចឹងអ្នកគ្នាជួយចូលមកកន្លែង account Counter នៅ Center ហ្នឹងមកវានឹងចូលកន្លែងនេះខ្ញុំជួយឃើញកន្លែងឆាង Moontoon password ហ្នឹងមកបាទបន្តមកទៀតវានឹងធ្វើការឲ្យយើងដូរហើយប៉ុន្តែមុននឹងដូរយើងធ្វើការ send កូដចូលទៅកាន់ Gmail របស់បងប្អូនទាំងអស់គ្នា គឺ Gmail ជា Gmail ដែលយើង connect ជាមួយនឹង Mobile Legend ហ្នឹងអញ្ចឹងវា send ចូលទៅកាន់ Gmail របស់បងប្អូនទាំងអស់គ្នាអូខេចាំមកផ្លែខ្ញុំចូលទៅយកកូដអញ្ចឹងខ្ញុំចូលមកកាន់ Gmail របស់យើងមកយើងនឹងឃើញកន្លែងកូដវាផ្ញើមកហើយនេះបាទនេះបាទខ្ញុំ click កូដហើយនេះ44 39 64បាទនេះគឺជា link code ដែលវាផ្ញើសារចូលមកកាន់ Gmail របស់យើងដើម្បីធ្វើការ upload ដូរវាចេញហើយឥឡូវនេះគឺងាយស្រួលខ្លាំងមែនបងប្អូនអរគុណសារតែវា update មកឲ្យយើងដូរ password ហ្នឹងគឺនៅកន្លែងក្នុង game តែម្ដងអញ្ចឹងគឺវាងាយស្រួលមែនតើអូខេឥឡូវខ្ញុំធ្វើការ upload ជាមួយនឹង password ថ្មីធ្វើការដូរ password ថ្មីជាសិនបងប្អូនអូខេបាទអញ្ចឹងឥឡូវខ្ញុំធ្វើបានធ្វើការ update ជាមួយនឹង password ថ្មីរបស់ខ្ញុំរួចរាល់មកហើយ ខ្ញុំគិតថាឥឡូវគឺវាងាយស្រួលជាងមុនបាទដោយសារតែលើកមុនហ្នឹងគឺនៅពេលដែលយើងដូរ password អីចឹងទៅគឺវាយើងចេញញ៉ៃញ៉ៃច្រើនទៀតយើងចូលទៅកាន់ Gmail ដើម្បីធ្វើការដូរប៉ុន្តែឥឡូវនេះគឺវា update មកឲ្យយើងដូរនៅក្នុង game តែម្ដងចឹងគឺខ្ញុំគិតថាវាងាយស្រួលខ្លាំងមែនទែនសម្រាប់ឆ្នាំ2023នេះអូខេអ្នកគ្នាចឹងវីដេអូខ្ញុំក៏ចង់ចេញប្រាប់អ្នកគ្នាទៅប៉ុណ្្នឹងដែរចឹងអ្នកគ្នាមានចម្ងល់អីអាចឆាត មកសួរខ្ញុំបានឬមួយក៏អាច comment នៅក្នុងវីដេអូនេះម្នាក់មួយបានអ្នកនាងអូខេចឹងអ្នកនាងកុំភ្លេចចុច subscribe និងធ្វើការដាក់សញ្ញាកណ្ដឹងនិងចុច like ខ្ញុំម្នាក់មួយផងអ្នកនាងបាទអូខេចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ